ខេសួស្តីបងប្អូនហ្នឹងហើយអឺអ្នកទាំងនេះវីដេអូនេះខ្ញុំនឹងធ្វើពីរបៀបដែលយើងបើកប្រអប់អូតូហើយយើងនឹងកំណត់ថាវាអូតូសានអូតូលក់អូតូលក់អូតូសានតែមួយណាហ្នឹងហើយជាមួយនឹងអូតូរបស់ item ចោលអូខេខ្ញុំនឹងប្រើវាជាមួយនឹងកម្មវិធី Sinoto តែអ្នកទាំងអស់គ្នាដឹងហើយ Sinoto ចំពោះកម្មវិធីមួយនេះគឺយើងត្រូវការទិញ coin វាដើម្បីយកមកប្រើប្រាស់អញ្ចឹងណាហើយចំពោះ coin 10000 100,000ខូចដូចជាខ្ទង់5ដុល្លារអញ្ចឹងអ្នកទាំងអស់នេះទិញហើយ5បានមួយខែហ្នឹងហើយហើយចំពោះអ្នកទាំងអស់នេះចង់ចង់ទិញអាចឆាតមកខ្ញុំបានណាសេវាជួយទិញខុសខ្ញុំគិតបានដុល្លារហ្នឹងហើយអូខេហើយអឺតោះឥឡូវយើងចូលទៅមើលបងប្អូនអឺនឹក hero ខ្ញុំបានដល់ដុំណាហ្នឹងហើយដោយសារដល់ដុំវាមានប្រអប់យើងត្រូវស៊ីច្រើនហ្នឹងហើយអ្នកទាំងអស់នេះអញ្ចឹងអានេះ hero ខ្ញុំអូខេចាំតិចអឺខ្ញុំយកប្រអប់ហ្នឹងមកសិនណា ដំបូងយើងត្រូវដាក់ប្រអប់ចូលមកក្នុង Rhino សិនមកអូខេខ្ញុំដាក់មក2ប្រអប់សិនណាហើយខ្ញុំស៊ីថែមនៅអ្នកនមើលអញ្ចឹងខ្ញុំគ្រីសលើ Hero នឹងសិនមកហើយយើងចូលមកកន្លែង Ada នឹង Ada យើងចុចកន្លែង Open Item នឹងមកយើងមិនដឹងគ្រីសវាអខុសចាំតិចនឹងឲ្យចុចចូលកន្លែង Open Item យើងចុចមកកន្លែងនេះមកយើងរកឈ្មោះប្រអប់នេះសាខ្ញុំគ្រីសឲ្យមុនណា នឹងយើងរកឈ្មោះប្រអប់ដែលយើងចង់បើកឧទាហរណ៍ថាខ្ញុំបើកវាជាមួយនឹង mystery bot នេះយើងคลิกលើវាមកហ្នឹងហើយយើងចង់ចង់ចង់ចង់កន្លែងផ្សេងអញ្ចឹងមកចុចបិទវាមកបន្តមកទៀតយើងធ្វើការគ្រីវាអ្នកនរគ្រីចឹងមកតែយើងមិនទាន់គ្រីឈ្មោះ hero ហ្នឹងហើយយើងកំណត់វាអស់សិនអូខេអញ្ចឹងយើងចូលមកកន្លែង basic វិញកន្លែង basic នេះមាន function ចំនួន3អញ្ចឹងខ្ញុំបញ្យល់ប្រាប់អ្នកនរនេះបន្តិច ទីមួយកន្លែង pick up item pick up item នេះមានថាឲ្យតែរបស់ដែលយើងបោះចោលគឺវារឿងទាំងអស់ហ្នឹងហើយវារឿងទាំងអស់កន្លែងនេះហ្នឹងហើយឲ្យក្បែរក្បែរយើងគឺវាអូតូរឿងតែម្ដងហើយកន្លែងមួយទៀតគឺ pick up by name pick up by name នេះនៅពេលដែលយើងគ្រីសវាបែបនេះហើយយើងកំណត់កន្លែងនេះយើងចង់វារឿងអីគេឧទាហរណ៍ថាយើងចង់ឲ្យវារឿងតែ misery bob អញ្ចឹងយើងគ្រីសបែបហ្នឹងយើងអាចចូលមកអញ្ចឹងឲ្យតែមាន misery bob នេះធ្លាក់ឡើង បរិវេណហ្នឹងគឺវានឹងធ្វើការរឿងទាំងអស់ហ្នឹងណាវាស្រួលឃើញទេអញ្ចឹងគ្រាន់ថាវីដេអូនេះខ្ញុំអត់ធ្វើការរឿង item ទេខ្ញុំបើកមកអត់ខ្ញុំបោះរបស់ចោលរួមជាមួយនឹងលក់របស់ខ្លះគឺយើងអត់ដូចសេយើងយើងបោះចោលវាអត់ធ្លាក់ក្នុងដីទេមែនទេអញ្ចឹងមុនយើងចូលធ្វើអា function ដល់នេះយើងត្រូវបើក option ដើម្បីឲ្យមាន item ធ្លាក់ចូលខ្លួនសិនអញ្ចឹងណាឥឡូវយើងបើក option ពេលយើងមក header វិញអញ្ចឹងកន្លែងនេះយើងមិនយើងសិតវារួចណានេះឃើញទេ ចឹងអ្នកទាំងអស់គ្លីកលើឈ្មោះ Anom មកវា C ហើយឃើញហើយ C ចឹងអ្នកទាំងអស់នេះចង់ដើរចង់បិទចង់អីក៏ដោយវានឹង auto C រហូតចឹងទៅនឹង auto C រហូតនេះហ្នឹងអញ្ចឹងស្រួលមិនចាំបាច់យើងហត់ទេអ្នកទាំងអស់នេះ auto C ហ្នឹងហើយឲ្យវា C បែបហ្នឹងទៅឃើញលឿនទេនឹងលឿន ប៉ុន្តែពេលយើងស៊ីម្ដងម្ដងកន្លែង server នេះរៀងច្រើនឡើងច្រើនតិចបន្ទាប់មកយើងបិទទៅយើងបិទ error ទៅ server វាចាប់អត់ធ្លាក់មកវិញហើយយើងយើងដោះគ្រីវាតែយើងធ្វើការ recommend GM តាក់ទងទៅនឹង server នេះអត់អីគាត់នឹងកែព្រោះយើងតាមក្រោយអញ្ចឹងណាហ្នឹងហើយអូខេវាអស់ហើយប្រអប់នឹងវាអស់ហើយណាប្រអប់ហើយបើយើងចង់ឲ្យវាស៊ីទៀតយើងឲ្យវាស៊ីទៀតបានតែឥឡូវវាអត់ប្រអប់នឹងវាអស់ខ្ញុំសុំគ្រីដោះសិនដោយសារខ្ញុំចង់ធ្វើឲ្យអ្នកនរគ្នាមើលរបៀបអឺលក់ហើយនឹងរបៀប ដែលយើងបោះបោះចោលហ្នឹងហ្នឹងហើយយើងទុកវាមិនសន្ទុះវាធ្លាក់មកវិញហើយចឹងយើងមកសាត់នេះឲ្យហើយមកចឹងយើងចូលកន្លែង basic នេះយើងគ្លីកកន្លែងនេះចឹងកន្លែងនេះនៅឲ្យដឹងហើយណាអឺ soul k នេះយើងអាចបោះចោលបានចឹងខ្ញុំលុបចឹងទៅអឺយើងមើលបោះ soul k hero យើងមាន soul k 10ហ្នឹងចឹងយើងមើល soul t នេះឃើញវាមកសម្រាប់ដើមវិញហ្នឹងហ្នឹងអញ្ចឹងខ្ញុំសុំនេះសិនបាទនឹងមកឥឡូវនេះខ្ញុំអត់យកទេណាអញ្ចឹងខ្ញុំយកនេះមកអញ្ចឹង tree salty នេះអូខេយើង add មកនឹងអញ្ចឹងរបស់ណាបោះចោលយើងបោះទៅនេះឃើញអញ្ចឹងរបស់យើងបោះបានណាចឹងរបស់ណាបោះបានយើងទុកវាមួយឡែកចឹងដូចពណ៌នេះបោះចោលក៏អត់អត់ការទេមែនទេចឹងបើអត់ការទេយើងចុចលើវាមកយើងពីអីគេអានេះ big ឧទាហរណ៍ធ្វើមើលណានឹងឲ្យចង់លក់អីលក់ទៅ glory នេះខ្ញុំមិនចូលដែរខ្ញុំឧទាហរណ៍មើលទេ glory នេះអូខេខ្ញុំ add ទៀតអេនេះបើតាន់ចូលសេះហើយចូលសេះយើង add សេះទៀតមកអញ្ចឹងណាអូខេអញ្ចឹងក៏ប៉ុណ្្នឹងមកហើយអ្នកទាំងអស់គ្នាចាំបាត់ថាចែកកន្លែងនេះយើងត្រូវចុចលើ NPC ដែលយើងចង់លក់នឹងមួយសិនណាចុចចោលអញ្ចឹងណាតមកទៀតយើងកន្លែងនេះយើងគ្រីសយើងគ្រីសវាមកគ្រីសវាហើយនេះយើងគ្រីសវាទៀតអញ្ចឹងយើង save វាឃើញទេ តោះមកទេយើងគ្លីកកន្លែងនេះតែយើងគ្លីកកន្លែងនេះវានឹងធ្លាក់វាធ្លាក់យើងបើក item gamer មកតែផ្លែលោមើលអត់ទាន់ខ្ញុំគ្លីកវាឃើញវាបោះចោលហ្នឹងឃើញលក់ហ្នឹងហើយបោះចោលហើយបងនេះវាលក់ចោលខ្ទេចឃើញលឿនទេចារបស់ណាយើងចង់ຕົកវានឹងຕົកឃើញទេដល់មកទៀតយើងយើងមកកន្លែង NPC ហ្នឹងវិញមកយើងមកយកអាប្រអប់ហ្នឹងអាចចូល hero ទៀតមកហ្នឹងហើយអញ្ចឹងលឿនមែនតើអ្នកនរនេះលឿនលឿនស្រួលប្រើលឿនហ៎អញ្ចឹងមក ដែរអត់មកប៉ុន្តែមើលផងតើគោលពេញនឹងវាបាក់ដែរតែ FC ទៅគោលពេញពេញវាអត់អីចាំពេលវាពេញហើយយើងតែគោលនឹងទៅវារោផ្សេងអញ្ចឹងណាហ្នឹងហើយអញ្ចឹង C តាមហ្នឹងលឿនមែនលឿនមែនតើគាត់ថាវាទាញ server រៀងខ្លាំងខ្ញុំអត់ដឹងថាមូលហេតុអីដែរតែខ្ញុំធ្វើការ recommend ទៅ GM នៅ Sinoto ដើម្បីឲ្យគាត់មើលកន្លែងទាំងសារនឹងពេញអញ្ចឹងណាអ្នកនរណាចឹងមកកន្លែងនេះយើងបើកអត់នេះតែខ្ញុំសុំនេះ មកកន្លែងគៀកគៀក NPC ស្រួលដោយសារខ្ញុំដាក់ error មួយគួយលក់ឈាមឈាមតម្លៃវា3000អញ្ចឹងពេល goal យើងពេញយើងទិញ goal មកកន្លែងមកលក់ item មកកន្លែងអញ្ចឹងលឿនណាអូខេបើកវាមកណែ server ចាប់ up down ហ្នឹងឃើញ server ឡើង down ហ្នឹងអូខេបានបានអីធ្លាក់គេបានធ្លាក់ចោលឃើញនេះនេះនេះនេះនេះខ្ញុំសុំ stop អានេះសិនកុំតន់វាស៊ី stop សិននេះសេះឃើញសេះចូលទេ ចឹងបន្ទាប់ពីសេះចូលអ្នកនរដឹងធ្វើម៉េចទេហ្នឹងហើយយើងមកកន្លែង basic នេះយើងទៅដល់សេះយើងយកមួយទៀតចឹងសេះត្រូវលក់ឲ្យតាធីមដែរចឹងសក់អំអត់មានទេនេះយើងអាចទៅចូលមកយើង save វាតាអូខេបើមកអានេះដោយសារវា server នេះនេះទេចឹងយើងបន្តបើកវាទៀតចឹងណាហ្នឹងហើយតាយើង click វាទៀតវាស៊ីទៀតទេសេះលក់បាត់របស់របរអានេះចូលមកយើងធម្មតាឃើញទេនេះ យើងបាត់ប្រអប់ទៅអារបស់ណាដែលយើងអត់ចង់បានវានឹងលក់ចោលអូតូយើងហើយតម្លាក់ចោលនេះឃើញទេស្រួលទេអ្នកនរនេះអញ្ចឹងអ្វីដែលបញ្ហាវានៅ server នេះវានៅនេះឯងចឹងទោះបីជា goal វាពេញក៏វានៅស៊ីយើងដែរឃើញវាអត់បញ្ហាទេចឹងចាំយើងចាប់យើងទិញមកយើងទិញ goal នឹងចាញ់ពី hero យើងទៅហ្នឹងហើយចឹងរបស់ណាវាលក់វាលក់របស់ណាវាស៊ីវាស៊ីស្រួលទេហ្នឹងហើយ អូខេអានេះគ្រាន់តែជាវីដេអូនៃការ review ទេអ្នកទាំងអស់នេះចាំកន្លែងយើងកំណត់ setting បើអ្នកទាំងអស់នេះចង់កំណត់ឲ្យមួយណាចាញ់យើងកំណត់ខ្លួនឯងណាយើងគិតថាណាដែលយើងអត់ត្រូវការយើងកំណត់ទៅហ្នឹងហើយអូខេអញ្ចឹងខ្ញុំបញ្ជាក់ភាសាទៀតណាកន្លែង basic នេះសម្រាប់យើងបោះរបស់ចោលឬលក់របស់ចោលនេះវាអូតូអានេះយើង free ទេ basic នេះតែ order ទិញ attack នេះទិញ activity ទិញ function វាណាអញ្ចឹង free ទាំង lain basic ទេ អូខេចឹងហើយចំពោះការ review មានប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់អ្នកទាំងអស់គ្នាដែលបានជួយ review ចូលមើលនៅ channel YouTube ខ្ញុំណាហ្នឹងអូខេអរគុណបាយបាយ